ថាបើមេរៀនហ្នឹងគឺមេរៀនកាពិតជាមេរៀនលើសយើងបន្ថែមទេប៉ុន្តែវាមាន សារៈសំខាន់សម្រាប់យើងយើងរៀនពីទីផ្សារហើយចុងក្រោយគឺយើងត្រូវចេះធ្វើផែនការប្រយ័ត្នតែរៀនទីផ្សារអត់ចេះធ្វើផែនការមិនទៅហៅថាទីផ្សារប៉ុណ្ណានេះគូដឹកដៃយើងដើរឲ្យដល់អឺដល់ចំណុចចុងក្រោយនៃនៃ course នៃមុខវិជ្ជាអញ្ចឹងមុខវិជ្ជាយើង ចេះតាំងពីនិយមន័យរហូតទៅដល់ចេះធ្វើផែនការ ចឹងការងារអនុវត្តខ្លួនយើងបន្ថែមទៀតគឺអាស្រ័យទៅលើទេពកោសលអាស្រ័យលើការស្វែងយល់អាស្រ័យទៅលើអឺការស្រាវជ្រាវរបស់យើងថែមទៀតប៉ុន្តែបើសិន ជាយើងអឺយល់អានេះជារឿងមួយដែលដើរដល់ពីពីដំបូងរហូតដល់ចប់នេះជារឿងមួយដែលយើងអាចប្រើការបានអញ្ចឹងខណៈពេលដែលយើង ចង់ទៅធ្វើការងារផ្នែកមន្ត្រីទីផ្សារឬក៏ធ្វើការងារផ្សេងផ្សេង យើងយកទ្រឹស្ដី តាំងពីដំបូងរហូតដល់ចប់មកចាំថានេះទេយកទៅជជែកចិញ្ចៃឬក៏គេហៅសម្ភាសសួរយើងថារៀបចំធ្វើអីខ្លះក្នុងការរៀបចំយុទ្ធសាស្ត្រផែនការនិយាយពីផលិតផលនិយាយពី promotion និយាយពីអឺ place និយាយពី distribution នេះគឺយើងអាចដើរបានណាទាំងអស់ហ្នឹងអញ្ចឹង P ទាំង4ហ្នឹង យើងត្រូវយល់លក្ខណៈឲ្យអស់លំអិត ហើយរួចហើយរៀបចំចេះធ្វើផែនការគេសួរថាអើបើសិនជាយើងចេះយល់ពីទីផ្សារហើយស្ថានភាពទីផ្សារនឹងយ៉ាងម៉េចរួចហើយយើងរៀបចំធ្វើផែនការផ្អែកទៅលើស្ថានភាពទីផ្សារក្នុងពេលបច្ចុប្បន្នហ្នឹងយ៉ាងម៉េចខ្លះគេឲ្យយើងធ្វើយ៉ាងម៉េចទៀតអញ្ចឹងយើងអាចធ្វើបានហ្នឹងសម្រាប់អ្នកដែលគាត់ឆ្លាតដែលគាត់ស្រាវជ្រាវហើយយល់ពីគំនិតយល់ពីទ្រឹស្ដីកន្លងមកណា តែបើសិនជាយើងនៅស្ទើរទេព្យាយាមអភិវឌ្ឍខ្លួនឯងព្រោះកម្រិតនៃការដែលធ្វើនេះគឺដើរដល់ចប់ស្វាគមន៍ចំពោះគ្រប់មនុស្សគ្រប់និស្សិតដែលគាត់អាចចាប់បានគឺគាត់ចាប់ដល់ចំណុចសំខាន់រហូតដល់ការធ្វើផែនការ តែបើសិនជាយើងស្ទើរទេ យើងក៏ដើរដល់ដល់ចប់ដែរអញ្ចឹងណាអញ្ចឹងបើយើងដើរដល់ចប់ថ្ងៃក្រោយយើងចេះយកទៅប្រើក៏មិនខុសដែរក៏ជារឿងមួយល្អអូខេអញ្ចឹងនៅក្នុងមេរៀនទី8 កាពិតជាមេរៀនតាមខុសដែលយើងមានមានរៀបចំតាមនឹងហើយចុងក្រោយគេគឺមេរៀនទី8នេះឯងហើយមេរៀនពីមុនដើរតាមចំណងជើងនៃ e-book ណាចំណងជើងនៃ e-book ខ្លះទៅ11ខ្លះទៅ12ខ្លះទៅ14អាហ្នឹងអញ្ចឹងគឺផ្អែកទៅលើ ចំណុចសំខាន់ នៅក្នុងមេរៀនដែលត្រូវរៀនហើយច្រោះបើតាមរៀនមែនតើសភៅ e-book យើង20មេរៀនជាងហ៎ ប៉ុន្តែយើងក៏គួរតែស្វែងយល់បន្ថែមទៀតណាដើម្បីឲ្យស៊ីជម្រៅណាគ្នាយើង មិនត្រឹមតែប៉ុណ្្នឹងទេក៏ត្រូវតែអ្នកខ្លះគាត់រៀនពីមេរៀននឹងហើយយល់ពីសភៅ នៅក្នុងនឹងហើយតរសភៅផ្សេងទៀតដែលនិយាយពីទីផ្សារអាចនិយាយពី introduction to marketing អាចនិយាយពី essential of marketing ជាដើមណាអានឹងជាចំណុចដែលស្វែងយល់បន្តទៀតដែលយើងត្រូវរៀននឹងខ្លួនឯងអានេះគាត់តែជាកលឹះបន្ថែមសម្រាប់យើងណា តែការប្រឹងប្រែងគឺអាស្រ័យលើយើងហើយចំណេះដឹងទទួលយកក៏អាស្រ័យលើយើងដែរគ្រាន់តែគ្រូផ្ដល់គំនិតឲ្យយើងធ្វើម៉េចអាចដើរដល់គោលដៅព្រោះទិសដៅរបស់យើងគឺ អ្នកជំនាញផ្នែកអាជីវកម្មអញ្ចឹងអ្នកជំនាញផ្នែកអាជីវកម្មរឿងទី1ដែល ខ្លាំងបំផុត ជាមនុស្សដែលអាចធ្វើជោគជ័យបំផុតហើយក៏ជាកត្តាដែលនាំឲ្យជោគជ័យនៅក្នុងអាជីវកម្មដែរគឺទីផ្សារហ្នឹងឯង បើយើងអត់ចេះធ្វើទីផ្សារបើយើងអត់ចេះលក់គឺយើង មិនជោគជ័យទេនៅក្នុង វិស័យមុខជំនួញអញ្ចឹងរឿងដែលសំខាន់គឺវិស័យមុខជំនួញនឹងឯងដែល ជួយ ទីផ្សារនឹងឯងដែលជួយឲ្យវិស័យមុខជំនួញកាន់តែរីកដុះដាលហើយយើង តែងតែឃើញមានវាគ្មិនអ្នកជំនាញអីផ្សេងផ្សេងទាំងអគាត់ធ្វើ គឺគាត់តែងតែលើកឡើង ពីលក្ខណៈនៃការលក់ណាគេថាហ៊ានលក់ហ៊ានទៅលក់ដាច់ឬក៏ យុទ្ធសាស្ត្រនៅក្នុងការលក់ណាសិល្បៈនៅក្នុងការលក់សិតតែជា ចំណុចដែលនាំឲ្យមានជោគជ័យអញ្ចឹងតាមរយៈការរៀនទីផ្សារនឹងឯងអ្នកខ្លះគាត់អត់ទេនៅក្នុងមុខវិជ្ជាក្នុងខុសយើងបរៀនបដោះឲ្យយើងទៅคลายទៅជាមនុស្សជំនាញคลายទៅជំនាញលក់ណាអ្នកជំនាញលក់អ្នកជំនាញអីគឺយកចេញពីទ្រឹស្ដីទីផ្សារទាំងអស់ហ្នឹងពួកគាត់ដែលអ្នកជំនាញអ្នកកន្លងមកណា មានវាគ្មិននេះវាគ្មិននោះហើយគាត់សរសេរសភៅគាត់សរសេរសភៅពីការលក់សរសេរសភៅពីនេះសរសេរសភៅពីនោះគឺគាត់ធ្វើអញ្ចឹងបន្ទាប់ពីគាត់ស្រង់ហើយគាត់ដឹងពីស្ថានភាពទីផ្សារទៅគាត់ទៅអញ្ចឹងទៅទៅទៅធ្វើសភៅអញ្ចឹងហើយគាត់ចាប់ផ្ដើមធ្វើសិក្ខាសាលានិយាយពីរបៀបនៅក្នុងការលក់ណាដើម្បីប្រម៉ូតសភៅគាត់ណាដើម្បីប្រម៉ូតសភៅគាត់អញ្ចឹងចំណុចនឹងឯងដែលយើង ហើយយើងទិញសភៅគាត់មកយកមកធ្វើយកមកមើលទៀតក៏បានអាហ្នឹងមិនមិនអាក្រក់ទេ មានន័យថាយើងចាប់យកចំណុចពីជ្រុងមួយ ផ្សេងទៀតនៃទិសដីទីផ្សារអូខេអញ្ចឹងគូនិយាយប៉ុណ្ណឹង ដើម្បីឲ្យយើងកាន់តែស៊ីជម្រៅឲ្យយើង មានឆន្ទៈព្រោះជារឿងមួយដែលសំខាន់នៅក្នុងការរៀនព្រោះពេលរៀន គឺយើងតែមានឆន្ទៈអូខេអញ្ចឹងនៅក្នុងនេះគឺជា ចំណុចសំខាន់បំផុត នៅក្នុងការធ្វើផែនការ developing the marketing plan ការអភិវឌ្ឍផែនការទីផ្សារណាអញ្ចឹងយើងអភិវឌ្ឍផែនការទីផ្សារចំណុចទី1យើងត្រូវធ្វើអីខ្លះណាចំណុចទី1ត្រូវ scope of planning activity ត្រូវកំណត់ព្រំដែនឬក៏ទំហំនៃសកម្មភាពផែនការរបស់យើង ថាតើផែនការសកម្មភាពរបស់យើងវាមានលក្ខណៈបែបណា ចឹងលក្ខណៈនោះគឺនិយាយពីការធ្វើផែនការ long term ឬក៏ short term ណា short term ឬក៏ long term ណា long term planning usually for ពី3 5ទៅ10ឆ្នាំណា3 5ទៅ10ឆ្នាំអញ្ចឹងនៅក្នុងការធ្វើផែនការរបស់យើង យើង ចាប់ផ្ដើមគិតរៀបចំធ្វើសម្រាប់ខ្លួនឯងយើងធ្វើ market ខ្លួនឯងក៏អញ្ចឹងដែរ ក៏ត្រូវចេះមានផែនការថាពី3ទៅ5ឆ្នាំដែរអញ្ចឹងយើងធ្វើអីខ្លះ and involving top management គឺពាក់ព័ន្ធគ្នាជាមួយនឹងថ្នាក់ដឹកនាំកម្ពុជា short term planning usually cover period of 1 year or less and it's the responsible for lower level of management អញ្ចឹងសម្រាប់ការដែលយើងធ្វើការយើងធ្វើធ្វើការ រៀបចំផែនការដែលមានរយៈពេលខ្លីជាទូទៅ គឺធ្វើ ចាប់ពី1ឆ្នាំឬក៏ចុះក្រោមតិចជាង1ឆ្នាំ ហើយជាទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំកម្រិតក្រោមមានន័យថាកម្រិតអាចជាបត់ធំឡាញណាឬក៏ middle នេះជាទូទៅ តែសម្រាប់ top គឺចាប់ពី3 5ទៅ10ឆ្នាំអាហ្នឹងគឺជា ផែនការយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជា ហើយសម្រាប់ short term រយៈពេលខ្លីគឺយើងរយៈពេល1ឆ្នាំណារយៈពេល1ឆ្នាំរយៈពេល6ខែតើយើងមានផែនការធ្វើអីខ្លះនៅក្នុងឆ្នាំនីមួយនីមួយអានឹងសិតតែជាផែនការសកម្មភាពទំហំអញ្ចឹងដំបូងបំផុត គឺយើងត្រូវកំណត់ ទំហំនៃផែនការរបស់យើងយើងធ្វើប្រមាណចំណុចទី2ធាតសំខាន់សំខាន់នៅក្នុងផែនការត្រូវមានអីខ្លះតោះចំណុចទី1និយាយពី executive summary ចំណុចទី2និយាយពី business mission ចំណុចទី3គឺនិយាយពី marketing objective ចំណុចទី4និយាយពី situation analysis ណានៅក្នុង situation analysis យើងត្រូវវិភាគ SWOT នៅក្នុងនោះយើងនិយាយពីភាពខ្លាំងភាពខ្សោយឱកាសនិងកត្តាគម្រាមកំកំហែងអានេះគឺជាការវិភាគណាការវិភាគ SWOT ណាវិភាគពីស្ថានភាព ហើយចំណុចទី5និយាយពីនេះការជ្រើសរើសទីផ្សារគោលដៅតែយើងជ្រើសរើសកន្លែងណាអញ្ចឹងយើងត្រូវរៀបចំទី6និយាយពី marketing mix នៅក្នុង marketing mix ហ្នឹងមានអីខ្លះមានប្រមាណដោយមិនដេចដែលហៅថា marketing mix អាហ្នឹងណាយើងនៅក្នុងនោះមាន P P ទី1គឺ P product P ទី2គឺ P place P ទី3គឺ P promotion P ទី4គឺ price អា4ហ្នឹងគេហៅថា marketing mix ណាយកអាហ្នឹងមកនិយាយចំណុចទី7និយាយពី implementation ការអនុវត្តណាអញ្ចឹងសម្រាប់ធាតសំខាន់សំខាន់នៅ ក្នុងការរៀបចំផែនការទីផ្សារគឺវាមានចំណុចសំខាន់ 7ចំណុចនេះឯងដែលចំណុចធំធំទាំង7នេះវាបានជួយយើងឲ្យដឹងថាផ្លូវដែលយើងទៅផ្លូវណា យើងខ្លាំងឬខ្សោយគោលបំណង យើងយ៉ាងម៉េចយើងខ្លាំងឬក៏យើងខ្សោយ យើង ទៅកន្លែងណាឆ្ពោះទៅអ្នកណាហើយយើងយកអីទៅឲ្យពួកគេយើងជួយសម្រួលអីខ្លះហើយយើងចាប់ផ្ដើមអនុវត្តយ៉ាងម៉េចអូខេអញ្ចឹងនៅក្នុងធាតសំខាន់សំខាន់នៅក្នុង អឺផែនការទីផ្សារមានប៉ុណ្ណេះឯងប៉ុន្តែក៏មិនថាអ្វីដែលមានប៉ុណ្ណេះវាគ្រប់គ្រាន់សម្រាប់យើងទេ ហើយក៏វាខុសគ្នាពី អ្នកនិពន្ធផ្សេងផ្សេងទៀតពីផ្នត់គំនិតគ្រូផ្សេងទៀតណានេះគ្រាន់តែជាផ្នត់គំនិតនឹងការរៀបចំសម្រាប់ខុសយើងអញ្ចឹងប៉ុណ្ណឹងហើយអ្នកខ្លះក៏រៀបតាមយុទ្ធសាស្ត្រផ្សេងទៀត ចំណុចផ្សេងទៀត content វាខុសគ្នាបន្តិចបន្តិចបន្តិចបន្តិចបន្តិចណាវាអាស្រ័យទៅលើគោលបំណងរបស់អ្នកនិពន្ធអាស្រ័យទៅលើគោលបំណងរបស់គ្រូដែលបង្ហាញថាគួរតែមានអីដែលជាចំណុចសំខាន់ចឹងណាមិនមែនថាទម្រង់នៃផែនការទីផ្សារនេះគឺប៉ុណ្ណឹងហើយត្រឹមត្រូវអាចប្រើបានគ្រប់ចំណុចឬក៏អត់មានអ្នកណាធ្វើខុសពីនឹងទេអត់ទេគឺអាស្រ័យទៅតាមប្រភេទអ្នកនិពន្ធនិងផ្នត់គំនិតរបស់អ្នកនិពន្ធ ណាសភៅតាមផ្សេងខុសៗគ្នាតែនៅក្នុងគណៈពេលនេះគូលើកយកចំណុចទាំង7នេះយកមកនិយាយបង្ហាញថា យើងគួរតែមានបន្ទាប់ពីយើងរៀនទីផ្សារហើយ យើងត្រូវចេះយល់ពីលក្ខណៈនៃទីផ្សារនិងបន្តមកទៀតគឺចេះធ្វើផែនការអញ្ចឹងផែនការយើងបេះទៅលើ ចំណុចទាំងអស់នេះហើយយើងអាចប្រើទៅពេលដែលយើងចេះរៀបចំចេះធ្វើ ទីផ្សារចេះធ្វើអីផ្សេងផ្សេងគឺយើងរៀបចំអាហ្នឹងតាមគោលបំណងហ្នឹងហើយជាស្តង់ដារយើងអាចត្រូវបានហើយប្រើបានណាអូខេត្រង់ចំណុចទី1និយាយពី executive summary អញ្ចឹងនៅក្នុង executive summary គួរនិយាយពីអី is a 2 or 3 page of synopsis of the marketing plan although the executive summary appear first It is actually the last part of marketing plan to be written and perhaps in the most difficult to write ចឹងនៅក្នុងនេះគឺនិយាយពី executive summary គេថា គឺជាចំណុចដែលយើងគួរតែស្រង់ចំណុចពីអឺពីផែនការទីផ្សាររបស់យើង ពីចំណុចឬក៏3ពី page ឬក៏3 page ណា ចឹង executive summary គឺជាចំណុចសំខេបជាចំណុចសង្ខេបដែលគេលើកឡើងនិយាយហើយរៀបរាប់ពីចំណុចទាំងរួមនៅ ក្នុងផែនការទីផ្សាររបស់យើង ដែលក្នុងនោះយើងអាចនិយាយចំណុចនេះបន្តិចចំណុចនេះបន្តិចចំណុចនេះបន្តិចឲ្យវា មានលក្ខណៈមួយស្តង់ដាណាចំណុចហ្នឹងប៉ុន្តែថ្មីត្បិតតែវាជាចំណុចដែលនៅដំបូងគេ វាគឺជាចំណុចដែលយើងត្រូវសរសេរក្រោយគេយើងសរសេរក្រោយគេទេ executive summary ចេញមកដំបូងគេប៉ុន្តែមិនប្រកាសថាយើងត្រូវសរសេរមុនគេទេគឺសរសេរក្រោយគេហេតុអីយើងអាចសរសេរទៅបានតតែយើងធ្វើផែនការចប់សពគ្រប់ទើបយើងអាចសរសេរបានណាច្រង់ចំណុចហ្នឹង គឺយើងអង្គុយមើលចំណុចពីដើមចាប់ពីចំណុចអឺអឺ introduction រហូតទៅដល់ចុងក្រោយនៃផែនការទើបយើងអាចសង្ខេបមានន័យថាជា ចំណុចសង្ខេបរួម ពីផែនការទីផ្សាររបស់យើងមកវិញអញ្ចឹងនៅក្នុងហ្នឹងយើងអាចនិយាយពី3 page 2 page ទៅ3 page អញ្ចឹងផ្នែកនេះបន្តិច ផ្នែកនោះបន្តិចរៀបរាប់មកអស់ ទាំងសម្រាប់អ្នកអានសារៈប្រយោជន៍សម្រាប់ executive summary ហ្នឹងគឺជាចំណុចសង្ខេបនៅក្នុងផែនការទីផ្សារហ្នឹងគឺគេចង់សង្ខេបរួម មានន័យថាបើគេមើលគេចំណាយពេលមើលទៅលើអាចំណុចសង្ខេបហ្នឹងមុន គេមុននឹងគេទៅមើលផែនការលម្អិតនៅក្នុងអឺចំណុចនីមួយៗនៅក្នុងខ្សាច់ខាងក្នុងអញ្ចឹងគេមើលហ្នឹងនេះ brief highlight overview uh, brief overview and highlight the plan including នៅក្នុងហ្នឹងមានអីជាចំណុចដែលដែលដែលត្រូវមាននៅក្នុង executive summary វា highlight បន្តិចតិចទេហើយចំណុចដែលគួរតែមាននៅក្នុងនោះចំណុចទី1គឺនិយាយពី introduction short introduction និយាយតិចទេណានិយាយការណែនាំខ្លីមក paragraph 2 3ទំព័រ2 3ទំព័របន្ទាត់ហើយយើង highlight ធាតសំខាន់សំខាន់នៅក្នុងផែនការទីផ្សារ ហើយបន្តមកទៀតនេះ major opportunity និង street ឱកាសក្នុងការអឺបង្ហាញសង្ខេបចំណុចសង្ខេបពីឱកាសចម្បងល្អល្អហើយនឹងការគម្រាមកំហែងទី3ទី4នេះយុទ្ធសាស្ត្រក្នុងការចាប់យកឱកាសហើយ some information about budget and time table ហើយជាមួយនឹងព័ត៌មានដតីទៀតពាក់ព័ន្ធគ្នាជាមួយនឹងគម្រោងថាវិការហើយនឹង ពេលវេលាក្នុងការអនុវត្តហ្នឹងណាអាហ្នឹងគឺជាចំណុចដែលយើងនិយាយពាក់ព័ន្ធគ្នាជាមួយនឹង introduction ចឹងនិយាយសរុបរួមទៅច្រើនអានេះបន្តិចអានោះបន្តិចអានេះបន្តិចនេះបន្តិច1 2 3 4 5ចំណុចណា5ចំណុចនឹងពាក់ព័ន្ធជាមួយនឹង executive sum summary អូខេចូលដល់ចំណុចទី2និយាយពី business mission ឬក៏ mission statement mission statement អូខេ it the answer what business are we in ណាពាក់ព័ន្ធជាមួយនឹង mission គឺយើងត្រូវលើកឡើង ថាគឺជាចម្លើយពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មថាយើង កំពុងតែដំណើរការអាជីវកម្មអ្វីហើយ mission គឺជា clear ដែលផ្ដោតសំខាន់ទៅលើទីផ្សារហើយជាមួយនឹងអង្គភាពដែលឆ្ពោះ ទៅរកការបំរើជូន សេវាកម្មនៅឬក៏ផលិតផល ឬក៏យើងផ្ដល់សេវាកម្មអ្វីយើងលក់ផលិតផលអ្វីតឲ្យដៃ target customer របស់យើងអញ្ចឹងយើងគួរតែលើកឡើង ពីបេសកកម្មរបស់យើងបេសកកម្មយើងធ្វើអីយើងមានបេសកកម្មធ្វើអីសម្រាប់អាជីវកម្មរបស់យើងចុះដល់ចំណុចបន្តណាចំណុចទី3ហ្នឹងខ្លីៗទេអា mission ហ្នឹងណា vision mission គឺខ្លីទេ ចូលដល់ចំណុចទី3និយាយពី marketing objective នេះ is a statement of what is to be accomplished through marketing activity គោលបំណងទីផ្សារគោលបំណងទីផ្សារគឺជា clear ដែលគេលើកឡើងនិយាយពីអ្វីដែលអាចធ្វើទៅឬក៏សកម្មភាពអ្វី ដែលអាចធ្វើឲ្យសម្រេចបានទៅលើសកម្មភាពទីផ្សារ ចឹងគោលបំណងរបស់យើង ស្អីគេបន្ទាប់ពីយើងធ្វើសកម្មភាពទីផ្សារហ្នឹងទៅលទ្ធផលអីគេយើងធ្វើអញ្ចឹងក្នុងគោលបំណងអ្វីអាហ្នឹងក្នុងគោលបំណងអ្វីអានេះគឺជាគោលបំណងនៅក្នុងទីផ្សារឧទាហរណ៍ថាយើងធ្វើអឺយើងផ្សព្វផ្សាយ សកម្មភាពមួយឧទាហរណ៍សកម្មភាពមួយគឺធ្វើ ការផ្សាយពាណិជ្ជកម្មតាមរយៈទូទស្សន៍ទូទស្សន៍មាន CTN មាន PNC មានទូទស្សន៍អីចឹងទៅហើយគោលបំណងនៅក្នុងការផ្សាយហ្នឹងដើម្បីអី ដើម្បីអីគឺដើម្បីឲ្យគេស្គាល់ brand របស់យើងឲ្យស្គាល់ពីផលិតផលរបស់យើងឲ្យស្គាល់ពីម៉ាកយីហោរបស់យើងហើយបន្ទាប់ពីយើងផ្សាយលើកទី1គឺយើងគោលបំណងយើងគឺយើងចង់ឲ្យគេស្គាល់គេស្គាល់គេស្គាល់យើងមិនតាន់ដូចដូច KFC ដំបូងមុនពេលដែល KFC ដំណើរការគឺគេផ្សព្វផ្សាយគេធ្វើ spot មួយ ពីការញ៉ាំជើងមន់ញ៉ាំផ្លូវមន់ញ៉ាំផ្លាប់មន់ណាអាហារមាន burger មានអីផ្សេងផ្សេងទៀតអញ្ចឹងគេគេផ្សាយពាណិជ្ជកម្មតាមទូទស្សន៍ឡើងមួយឆ្អែតបន្ទាប់ពីគេចាប់ផ្ដើមជួសជុលហាងរៀបចំហាងគឺគេចាប់តាមផ្សាយផ្សាយរហូតតដល់យើងចាំរហូតដល់ចេញហាងជារូបរាងមកគេចាប់ផ្ដើមភ្លក់តែម្ដងអាហ្នឹងគាត់តែចេញហាងសម្ពោធហាងបើកហាងភ្លាមគឺមាន promotion ភ្លាមណា អានឹងចំណុចហ្នឹងអញ្ចឹងគេឲ្យគេស្គាល់មុនអានេះគឺជាសកម្មភាពទីផ្សារមួយ marketing marketing activity មួយ ក្នុងចំណោម marketing activity ជាច្រើនណាហ្នឹងគឺ objective យើង គឺចង់ឲ្យអតិថិជនគាត់ស្គាល់ brand name របស់យើងស្គាល់ពីលក្ខណៈនៃផលិតផលរបស់យើងហ្នឹងអញ្ចឹងយើងផ្សព្វផ្សាយពាណិជ្ជកម្មហើយសម្រាប់ យុទ្ធសាស្ត្រយើងគោលបំណងយើងអីផ្សេងទៀតអានឹងជាអាស្រ័យទៅតាមប្រភេទ activity និងយុទ្ធសាស្ត្រដែលយើងដើរអញ្ចឹងខុសៗគ្នាណា pool objective our objective is to be maximize profit នេះអ្វីដែលសំខាន់មួយទៀតសម្រាប់ pool activity គឺ pool objective ចំណុចដែលសំខាន់មួយទៀតដែលគេនិយាយថាបើសិន ជា objective យើងនិយាយពីថាគោលបំណងរបស់យើងគឺដើម្បីអឺជាយាមធ្វើឲ្យយើងទទួលបាន ផលចំណេញអតិបរមា គឺជាវាមានន័យថាយើងធ្វើ objective មួយដែល មាន លក្ខណៈមួយភួណាខ្សោយមែនតើនេះ well objective សម្រាប់ well objective គឺយើងអាចកំណត់បាននេះ our project our objective is to achieve នេះ10% return on investment in 2016 with payback on new investment of no longer than 4 years នេះ objective ដែលល្អណា objective ដែលល្អគឺជា objective ដែលមានលក្ខណៈមួយអាចវាស់វែងបានវាស់វែងបានយ៉ាងម៉េចគឺគេចង់បង្ហាញពីលក្ខណៈនៃទិន្នន័យហ្នឹងចត់ជាលក្ខណៈនៃនេះគេចង់បានសម្រាប់ភាគរយនៃ return on investment រយៈពេល4ឆ្នាំរយៈពេល4ឆ្នាំគេចង់បាន ទិសដៅមួយគឺឲ្យគេចំណេញ10%ទៅលើលុយវិនិយោគទាំងអស់ហ្នឹងអានឹងជាគោលដៅដែលល្អជាគោលបំណងដែលល្អនៅក្នុងទីផ្សារអូខេចូលដល់ចំណុចបន្តណា situation analysis ការវិភាគទៅលើស្ថានភាពណាការវិភាគទៅលើស្ថានភាពអញ្ចឹងការវិភាគទៅលើស្ថានភាពមានអីខ្លះ Before specific marketing activity can be defined, marketer must understand the current and potential environment that produce or service will be marketing ចឹងមុនពេលដែលយើងរៀបចំផែនការសកម្មភាពទីផ្សារដែលជាក់លាក់ណាមួយ យើងត្រូវតែស្វែងយល់ឲ្យស្គាល់ឲ្យបានច្បាស់ពីស្ថានភាព ទីផ្សារបច្ចុប្បន្ននិងសក្តានុពល ដែលកើតមានឡើងជំវិញបញ្ហាពុំវិញបដាឬក៏ service របស់យើងអញ្ចឹងយើងត្រូវស្វែងយល់ថាតើផលិតផលឬក៏សេវាកម្មមួយណា ដែលមានសក្តានុពល ហើយវាដំណើរការយ៉ាងម៉េចអញ្ចឹងហើយបានគ្រូតែងតែនិយាយថាពេលដែលយើងដើរកុំបិទភ្នែកតែលោកគ្រូខ្ញុំដើរមិនដែរបិទភ្នែកផងខ្ញុំដើរបើកភ្នែករហូតប៉ុន្តែសួរថាដើរបើកភ្នែករហូតហ្នឹងឃើញអីខ្លះចំណុចនេះគឺគូចង់បញ្ជាក់ថា ឲ្យយើងស្វែងយល់គ្រប់ស្ថានភាព ទៅលើស្ថានភាពទីផ្សារអញ្ចឹងពាក់ព័ន្ធជាមួយនឹង service ពាក់ព័ន្ធជាមួយនឹង product product យើងមើលសម្លឹងមើល product ក្នុងពេលបច្ចុប្បន្នមាន product អីខ្លះអញ្ចឹងយើង សង្កេតជំនាញខ្លួនជំនាញការធ្វើដំណើរទៅណាមកណា យើងសង្កេតឃើញហើយការរីកដុះដាលថ្មីការបាត់ទៅវិញការឡើងចុះអីហ្នឹងសិតតែជាចំណុចមួយដែលយើងឃើញមានការប្រែប្រួល ចឹងរយៈពេល4ឆ្នាំកន្លងមកនេះឬក៏ឆ្នាំយើងទៅឆ្នាំទី1ទេជាងឆ្នាំទី1យើងមកដល់ភ្នំពេញដំបូងយើងសង្កេតឃើញចំណុចអីខ្លះនៃការផ្លាស់ប្ដូរណាការផ្លាស់ប្ដូរទៅលើស្ថានភាពរបស់ប្រជាពលរដ្ឋជុំវិញការរស៊ីណាហើយសេវាកម្មយ៉ាងម៉េចខ្លះហើយស្ថានភាពនៃការប្រើហើយតកតងជាមួយនឹងទូរស័ព្ទការប្រើអនឡាញរបស់យើងយ៉ាងម៉េចដែរអាហ្នឹងសិតតែជាចំណុចនៃការប្រែប្រួល ហើយជិះតាមផ្លូវយើងកន្លែងទៅឃើញមានអីខ្លះបន្ទាប់មានមានការរីកចម្រើនទៅណា COVID-19 កើតឡើងមនុស្សស្ងាត់មួយរយៈឥឡូវចាប់ផ្ដើមផលប៉ះមកវិញអញ្ចឹងសកម្មភាពឯខ្លះដែលថ្មីសកម្មភាពឯខ្លះចាស់យើងសង្កេតមើលឃើញណាអ្នកខ្លះទៅតែចាប់ផ្ដើមបើកហាងមកវិញអ្នកខ្លះហាងគាត់ចាស់គាត់បើកទ្វារមកវិញខ្លះគាត់បដូរមុខមាត់ថ្មីហាងខ្លះក៏ត្រូវបិទអានេះសិតតែជាស្ថានភាព current current situation ដែលយើងគួរតែស្វែងយល់ហើយហាងណាដែលដែលដែលវាបិទទ្វារប្រភេទហាងអីប្រភេទលក់ផលិតផលអីប្រភេទសេវាកម្មអីអាហ្នឹងអានេះដូចជាចំណុចដែលយើងត្រូវគិតពីស្ថានភាពក្នុងពេលបច្ចុប្បន្នអញ្ចឹងហើយបានថាពេលដែលយើងដើរកុំបិទភ្នែកអញ្ចឹងបើយើងបើកភ្នែកឲ្យមើលមិនឃើញអាហ្នឹងវាស្មើនឹងបិទភ្នែកហើយណាហើយ potential environment នេះសក្តានុពលនេះបរិយាកាសផ្សេងផ្សេងឬក៏កត្តាផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងផលិតផលនិងសេវាកម្មនោះវាមាន សក្តានុពលអីខ្លះនៅលើទីផ្សារក្នុងពេលបច្ចុប្បន្នបន្ទាប់ពី open market មកវិញណាអូខេ situation analysis នេះ sometimes refer to SWOT analysis that identify internal strength and external and, and weakness and also examine the external opportunity and street ការគម្រាមកំហែងអញ្ចឹងនៅក្នុងការវិភាគទៅលើស្ថានភាពជាទូទៅឬក៏ជួនពេលខ្លះគេផ្ដោតសំខាន់ទៅលើ SWOT analysis ដែលនៅ ក្នុងនោះ គឺមានអីដែលយើងវិភាគទៅលើ internal and external internal របស់យើង ខ្លាំងឬក៏ខ្សោយ ហើយ ethanol វាមានអីខ្លះចឹងណាចំណុចនេះនេះអូខេតោះចឹងសម្លឹងមើលទាំងអស់គ្នា internal ហើយ external កតាខាងក្នុងនិងកតាខាងក្រៅកតាខាងក្នុងនឹងមានអីខ្លះនេះដបងគេ កតាខាងក្នុង កតាអីខ្លះ កត្តាខាងក្នុងគឺសំដៅទៅលើអង្គភាពរបស់យើងអង្គភាពអាជីវកម្មកត្តាខាងក្រៅគឺនិយាយពី environment ខាងក្រៅយើងដើរទៅខាងក្រៅដែលគ្រូនិយាយហ្នឹងដែលគឺគ្រូថាយើងដើរបើកភ្នែកឬក៏ដើរបិទភ្នែកចឹងបើយើងអត់ដឹងទេស្មើនឹងយើងដើរបិទភ្នែកតែបើសិនជាយើងដើរទៅសម្លឹងឃើញណាពីឆ្វេងទៅស្ដាំអាជីវកម្មហ្នឹងជាអាជីវកម្មអីគេរស់ស៊ីយ៉ាងម៉េចគេរស់នៅយ៉ាងម៉េចស្ថានភាពយ៉ាងម៉េចអាហ្នឹងសិតតែយើង មើលឃើញនឹងភ្នែកណាពីតំបន់មួយទៅតំបន់មួយអញ្ចឹងនៅក្នុងតំបន់មួយតំបន់អឺដែលយើងរស់នៅយើងសង្កេតមើលណាវាមានចំណុចអីខ្លះប្រែប្រួលហើយធៀបពីតំបន់មួយទៅតំបន់មួយ វាមានការប្រែប្រួលយ៉ាងម៉េចបុគ្គលរស់ស៊ីនៅប្រភេទបុគ្គលដែលគាត់រស់ស៊ីនៅក្នុងនឹងប្រភេទដូចគ្នាប៉ុន្តែនៅក្នុងតំបន់ផ្សេងគ្នាក៏គាត់លក្ខណៈខុសគ្នាដែរអញ្ចឹងអូខេ អញ្ចឹងចំណុចនេះដែលយើងត្រូវមើលគឺការវិភាគស្វតការវិភាគទៅលើកត្តាខាងក្នុងនិងកត្តាខាងក្រៅដែលកត្តាខាងក្នុងគឺសំដៅទៅលើ ភាពខ្លាំងណាអង្គភាពរបស់យើងនឹងមានខ្លាំងអីខ្លះបើនិយាយពីបុគ្គល កត្តាខាងក្នុងមានន័យថាខ្លួនឯងនឹងឯងយើងជាមនុស្សបើយើងនិយាយពីបុគ្គលយើង ជាមនុស្សសួរថាយើងខ្លាំងអីយើងខ្សោយអីសួរធ្វើម៉េចយើងខ្លាំងធ្វើម៉េចយើងដឹង ថាយើងខ្លាំងអីធ្វើម៉េចដែលយើងខ្សោយអី អាហ្នឹងបើយើងសួរអញ្ចឹងក៏ពិបាកដែរយើងគួរគួរតែ classify ណា classify បើយើងថាអីធ្វើម៉េចខ្ញុំដឹងខ្ញុំខ្ញុំមិនដឹងថាខ្ញុំខ្លាំងអីខ្ញុំមិនដឹងថាខ្ញុំខ្សោយអីអាហ្នឹងជាចំណុចដែលយើងគួរតែ list down ណាចំណុចដែលយើងថាបើយើងអត់ដឹងថាចំណុចហ្នឹងទៀតយើងយើងត្រូវតែសេគ្រប់ចំណុចគ្រប់សកម្មភាពដែលយើងធ្វើទាំងការបើនិយាយពីសុខភាព យើងនិយាយពីសុខភាព មួយផ្នែកទៅអញ្ចឹងសកម្មភាពណាខ្លះដែលពាក់ព័ន្ធជាមួយនឹងសុខភាពវាជាអត្តពលសុខភាពយើងខ្លាំងសុខភាពយើងខ្សោយហានិយាយពីអឺសកម្មភាពនៃការរៀនសូត្ររបស់យើងយើងប្រឹងខ្លាំងឬក៏ប្រឹងខ្សោយយើងនិយាយពីចំណេះដឹង យើង ចេះខ្លាំងចំណេះដឹងទៅលើផ្នែកនេះផ្នែកនោះអញ្ចឹងផ្នែកយើងទៅញែកទៀតហ្នឹងអាពាក់ព័ន្ធជាមួយថាអើយើង ចេះទីផ្សារខ្លាំងអត់ យើងគួរតែអង្គុយមើលណាទៅមើលមេរៀនហ្នឹង យើងចេះកម្រិតណា យើងយល់បានកម្រិតណាគួរតែគិតគួរតែនិយាយ list down ចំណុចសំខាន់សំខាន់នៅពេលដែលយើង list down នៅនឹងហើយយើងដឹងថាអូយើងខ្លាំងអានេះយើងខ្សោយអានេះហើយណាយើងបើយើងបិទសភៅក្រឹបយើងអង្គុយវិភាគពីទីផ្សារស្ថានភាពទីផ្សារនិយាយទៅ លើកចំណុចណាមួយយកមកនិយាយទៅត្រូវចំតាមស្ថានភាពអីហ្នឹងទៅអាហ្នឹងយើងខ្លាំង តែយើងនិយាយអត់បានអានឹងយើងខ្សោយអញ្ចឹងយើងត្រូវគួរធ្វើយ៉ាងម៉េចអាជីវកម្មក៏ដូចគ្នាអាជីវកម្មគេបែងចែកជា ចំណុចធំធំ4សំខាន់សំខាន់ចំណុចទី1និយាយពី admin admin ហ្នឹងគឺតពន់ជាមួយនឹងការរៀបចំឯកសារចំណេះដឹងជំនាញជំនាញរៀបចំឯកសារអឺការគ្រប់គ្រងឯកសារអីហ្នឹងក្នុង admin ទី2គឺពាក់ព័ន្ធគ្នាជាមួយនឹង HR នៅក្នុងក្រុមហ៊ុនរបស់យើង បុគ្គលិករបស់យើងសិតតែមានសមត្ថភាពឯងកម្រិតណាហើយយើងដឹងថាខ្លាំងឬក៏ខ្សោយសមត្ថភាពណាសមត្ថភាពហ្នឹងគឺទាំងសមត្ថភាពផ្នែកលក់សមត្ថភាពអីទាំងអស់ឲ្យតែចំពាក្យតែចំណេះដឹងពាក្យថាចំណេះដឹង human resource ធនធានមនុស្សយើងមានធនធានអត់មានធនធានដែលដែលខ្លាំងខ្លាំងអត់ ចំណុចបន្ទាប់គឺនិយាយពី finance ហេរញ្ញវត្ថុផ្នែកហេរញ្ញវត្ថុរបស់យើងលុយកាក់របស់ក្រុមហ៊ុនតិចឬក៏ច្រើនតិចមានន័យថាខ្សោយច្រើនមានន័យថាខ្លាំង strong environment អេ strong financial ហើយទាំងទាំងការគ្រប់គ្រងទៀតណាហើយមួយទៀតផ្នែកផលិតផលឬក៏ផ្នែក marketing អញ្ចឹងផ្នែក marketing នៅក្នុងក្រុមហ៊ុនយើងខ្លាំងឯងក៏ខ្សោយ ចឹង4ចំណុចហ្នឹងយកមកញែកទាំងអស់ខ្លាំងខ្សោយខ្លាំងឬក៏ខ្សោយខ្លាំងឬក៏ខ្សោយអញ្ចឹងអញ្ចឹងនៅក្នុង4ចំណុចហ្នឹងវាមានចំណុចតូចតូចជាច្រើនទៀតដែលយើងគួរតែ list down បន្ថែមហើយឲ្យដឹង ហើយយើងយកទៅពិនិត្យមើលណាមើលថាហើយយើងដាក់បន្ទុកខ្លួនយើងបើយើងថាអេមិនជាក់លាក់យើងដាក់បន្ទុកទៅអាខ្លាំងបំផុតបាន10ខ្សោយបំផុតបាន0 ចឹងចំណុចដែលយើងចង់វាតម្លៃណា អាហ្នឹងយើងដាក់ពិន្ទុចឹងពីពី0ទៅ10 10ខ្លាំងបំផុតចឹងបើសិនជាយើងឲ្យពិន្ទុខ្លួនឯងទៅលើសកម្មភាពនីមួយៗទាំងអស់ត្រង់ចំណុចហ្នឹងហើយពេលនោះយើងដឹងថាអូខេយើងខ្លាំងយើងខ្សោយហើយការដែលយើងឲ្យបន្ទុកបានតតែយើងអាចប្រព្រឹត្តទៅបាន ដែរឧទាហរណ៍ថាដូចយើងប្រឡង marketing អញ្ចឹង marketing 10បន្ទុកឧទាហរណ៍10បន្ទុក ចឹងបើយើងធ្វើបានតែ50%ទេអញ្ចឹងបានបាន5ពិន្ទុហាបើយើងគិតថាយើងធ្វើបានតែ3 30%នៃនៃពិន្ទុទាំងអស់ហ្នឹងទេអូខេយើងបាន3ពិន្ទុអានឹងដែលជាចំណុចដែលយើងត្រូវចេះដាក់ពិន្ទុទៅឲ្យកតានីមួយៗនៅក្នុងការវិភាគណាអូខេបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមនិយាយពីកតាខាងក្រៅ កត្តាខាងក្រៅដែលយើងគួរតែវិភាគវាមានកត្តាច្រើន ជាទូទៅគេលើកសាសិក្សាទៅលើ3ឬ4ដូចគ្នា មានកត្តាសេដ្ឋកិច្ចណាសេដ្ឋកិច្ចនៅក្នុងតំបន់ហ្នឹងយ៉ាងម៉េចកត្តានយោបាយនិងកត្តាសង្គមណាអាហ្នឹងដែលជាចំណុចអាចចាត់ទៅពលហើយយើងឥឡូវនេះនិយាយពីការវិវត្តផ្នែក technology ទៀតបើសិនជាអាជីវកម្មយើងគួរតែ apply អញ្ចឹង អឺយើងប្រើពាក្យថាកតាសង្គមកតានយោបាយណាកតាសង្គមកតានយោបាយកតាឱកាសនេះកតាឱកាសណាកតាសង្គមនយោបាយអឺឱកាសយើងមើលមើលមាន មានសកម្មភាពអីផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងអឺកតាខាងក្រៅហ្នឹងវាមានណានយោបាយវាអំណោយផលអត់ច្បាប់ប្រទេស សេដ្ឋកិច្ចពាក់ព័ន្ធជាមួយសេដ្ឋកិច្ចសេដ្ឋកិច្ចវាអំណោយ ផលក្នុង ការយើងរកស៊ីអត់អាហ្នឹងអានេះដែលជាចំណុចយើងត្រូវត្រូវត្រូវវិភាគណាហើយបើសិនជាយើងឃើញថាវាវាមានឱកាសល្អហើយណាអញ្ចឹងតែគឺថាឲ្យយើងដើរបើកភ្នែកដើរបើកភ្នែកទៅលើស្ថានភាពជុំវិញនឹងទាំងអមើលឃើញពេលនោះយើងនឹងអាចគឺអីឱកាសឥឡូវនេះយើងក៏លែកឃើញថាអូគេបើក ហាងកាហ្វេច្រើនណាគេប្រជាជនយើងចូលចិត្តផឹកកាហ្វេហ៎ណាបានហាងកាហ្វេបើកច្រើនម៉េះអញ្ចឹងយើងអង្គុយគិតមើលឲ្យច្បាស់ហើយថាតើអ្នកដែលចូលទៅសុទ្ធតែផឹកកាហ្វេឬក៏យ៉ាងណាអានេះដែលយើងដឹងយើងចូលទៅហាងកាហ្វេមើលយើងចូលទៅវិភាគវិភាគមើលណាចូលហាងកាហ្វេទាំងអស់យើងដើរពីហាងកាហ្វេមួយទៅហាងកាហ្វេមួយឲ្យទៅហាងកាហ្វេចាប់ពីហាងកាហ្វេគ្រួសាររហូតទៅដល់ហាងកាហ្វេ brand យ៉ាងម៉េចពេលដែលយើងជិះម៉ូតូតាមផ្លូវយើងឃើញហើយចឹងការការធ្វើការសិក្សាស្រាវជ្រាវយើងមិនបាច់ចាំចូលទៅរហូតតតែនេះទេយូរយូរយើងជិះកាត់ទៅយើងមើលទៅសឡឹងមើលមិនអាកាហ្វេគ្រួសារហ្នឹងគេលក់មិនអាកាហ្វេច្រកថង់1500 2000 2500ហ្នឹងមានថង់កាហ្វេមួយថង់កាហ្វេដោះគោមួយថង់មានតែមួយថង់អមានអាកាហ្វេឥឡូវនៅមានកាហ្វេដូងកាហ្វេអីនោះណាវាប្រែប្រួលទៅយ៉ាងម៉េចទៀតអឺ ចឹងចាប់ពីកាហ្វេគ្រួសាររហូតទៅដល់កាហ្វេ brand សួរថាតើអតិថិជនចូលទៅទាំងអស់ហ្នឹងសិតតែពួកពួកគាត់ញ៉ាំតែកាហ្វេទាំងអស់ហ្នឹងឯងអាហ្នឹងដែលជាចំណុចយើងដើរបើកភ្នែកអញ្ចឹងចម្លងមើលអាហ្នឹងវិស័យកាហ្វេអញ្ចឹងវិស័យអីផ្សេងផ្សេងទៀតផលិតផលអីផ្សេងផ្សេងទៀតសេវីសអីផ្សេងផ្សេងទៀតពេលយើងដើរយើងយើងធ្វើដំណើរទៅមកមកប្រចាំថ្ងៃយើងសម្លឹងឃើញប្រកាសជាឃើញហើយបើមិនជាយើងបើកភ្នែកតែបើយើងបិទភ្នែកអាហ្នឹងមិនជឿទេ ណាទោះគេយកមកដាក់នៅ មុខក៏មើលមិនឃើញដែរអាហ្នឹងណាអញ្ចឹងសម្រាប់ការវិភាគទៅលើ SWOT analysis នេះគឺសំដៅទៅលើការប្រមាណមើលអង្កេតក៏បានអាហ្នឹងអ្វីដែលគ្រូនិយាយថាយើងដើរទៅនេះមកនោះទៅនោះមកនេះអាហ្នឹងគេហៅប្រើវិធីសាស្ត្រក្នុងការប្រមូលព័ត៌មានតាមរយៈអង្កេតអង្កេតឬក៏សង្កេតណា observe ទៅលើទីផ្សារប៉ុន្តែយើងត្រូវចេះចាប់ចំណុច ម្ដងយើងអាចនិយាយពីកាហ្វេអញ្ចឹងយើង observe ទៅលើកាហ្វេម្ដងយើង observe ទៅលើ service service delivery ការដឹកជញ្ជូនមិនដែរណាជិះតែម៉ូតូតាមផ្លូវនៅក្រុងភ្នំក្នុងក្រុងភ្នំពេញបើកតែភ្នែកជិះបានតែ1គីឡូដីកន្លែងទៅឃើញប្រភេទនៃការដឹកជញ្ជូន delivery service មកកាភ្លុះអាហ្នឹងជាចំណុចដែរយើងសង្កេតយើង observe អាហ្នឹងអញ្ចឹងក៏រួមសំជាមួយនឹងផ្នត់គំនិតអាជីវកម្មរបស់យើង ថាយើងចង់រកស៊ីអីយើងថាអូគ្រូយើងខ្ញុំចង់រកស៊ីខាងលក់សម្លៀកបំពាក់ ឬក៏ម្ហូបអាហារ ឬក៏បើករ៉េស្តង់ឬក៏បើកអីអញ្ចឹងយើងសម្លឹងមើលថាតើបិទភ្នែកមកទ្រុសអីបើកភ្នែកមកទ្រុសជិះ2 3គីឡូក្រុងក្នុងក្នុងក្រុងភ្នំក្រុងភ្នំពេញយើងសង្កេតឃើញអ្វីខ្លះ អាហ្នឹងអាហ្នឹងគឺការចាប់ចំណុចទៅតាមប្រភេទនៃអាជីវកម្មរបស់យើងមើលហើយ observe ខ្លួនឯងទៅអាហ្នឹងការវិភាគទៅតាមប្រភេទព្រោះអាជីវកម្មវាប្រែប្រួលទៅតាមប្រភេទនៃ អាជីវកម្មទាំង situation ក៏វាប្រែប្រួលផ្សេងផ្សេងគ្នាទាំងអស់ចឹងហើយបានថាយើងត្រូវសម្លឹងមើលគ្រប់គ្រប់វិស័យក្នុងន័យយើងរៀនណាណាអាហ្នឹងអាហ្នឹងគ្រាន់តែគ្រូផ្ដល់កំណត់ប៉ុណ្ណឹងចឹងកត្តាដែលយើងត្រូវមើលទៅលើ SWOT ហ្នឹងគឺចឹងឯងហើយ បន្ទាប់ពីនោះយើងឃើញថាអាប្រភេទអាជីវកម្មទាំងអស់ហ្នឹងវារងការគម្រាមកំហែងឯខ្លះណាមានការគម្រាមកំហែងឯខ្លះហើយ មានឱកាសអ្វីខ្លះអញ្ចឹងគ្រាន់តែអឺស្ថានភាព Covid ដំណើរការអឺដំណើរការវារងជះឥទ្ធិពលទៅលើស្ថានភាពសេដ្ឋកិច្ចរបស់យើងក៏ដូចជាពិភពលោក មានជាអត្តពលមែនប៉ុន្តែក៏វា បានកើតទៅលើអាសេវាកម្មថ្មីអាចប្រភេទ business ថ្មីជាច្រើនទៀតនៅក្នុងហ្នឹងណាហើយអាជីវកម្មមួយចំនួននៅតែ ដំណើរការបានប៉ុន្តែมันគ្រាន់តែថាវាមិនបាន full ទេពីមុន ដំណើរការបាន100%ប៉ុន្តែដោយសារតែសម័យ Covid សកម្មភាពនៃអាជីវកម្មមួយចំនួនអាចបាត់បង់អាចនៅត្រឹងអាចកាំងវាត្រឹងផ្សេងកាំងផ្សេងណា នឹងអាចដំណើរការឡើងវិញណាហើយមានអាជីវកម្មថ្មីក៏ចូលដែរហ្នឹង នៅក្នុងសម័យយើងណាបន្ទាប់ពី open market មកវិញបើកចំហឱកាសមកវិញនៅក្នុងទលំទលេនៅលើទីផ្សារមកវិញគឺមានការហក់លោតថ្មីក៏មាន ចាស់ក៏មានការបន្តក៏មានអាជីវកម្មមួយចំនួនក៏កាំងក៏មានអញ្ចឹងនៅក្នុងនោះមានទាំងការគម្រាមកំហែងមានទាំង opportunity ហ្នឹង opportunity អូខេចឹងគ្រូជជែកប៉ុណ្ណឹងសម្រាប់យើងហើយយើងមើលសម្លឹងអាហ្នឹងទៅយើងអាចរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារយើងបានហើយអូខេចំណុចទី5ការជ្រើសរើសទីផ្សារគោលដៅអូខេចឹងការជ្រើសរើសទីផ្សារគោលដៅយើងត្រូវផ្ដោតសំខាន់ទៅលើអីនៅក្នុងនេះគេថា target market market strategy and identify the market segment on which to focus ការការរៀបចំយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្ត្រទីផ្សារគោលដៅគឺជាការកំណត់និងការបែងចែកទៅលើ ចំណាយទីផ្សារដែលយើងចង់បដោតសំខាន់ ដែលយើងចង់ទៅរកស៊ីជាមួយចឹងនៅក្នុងនេះគឺនេះ this process begin with the market opportunity analysis នេះចឹងអ្វីដែលយើង អាចធ្វើទៅបានគឺយើងធ្វើតាមរយៈការវិភាគទៅលើស្ថានភាពទីផ្សារហ្នឹងឯងដែលយើងមើលតាម SWOT មិញដែលដែលយើងមើលតាម SWOT មិញយើងដឹងពីឱកាសហើយនឹងការគម្រាមកំហែងបើយើងឃើញថាឱកាសល្អហើយនៅក្នុងតំបន់ហ្នឹង នៅក្នុងមនុស្សប្រភេទហ្នឹងនៅក្នុងសេវាកម្មហ្នឹងប្រកាសជាយើងដឹងនេះត្រង់ចំណុចនេះណា opportunity អូ opportunity នេះឱកាសគាត់ថាអាជីវកម្មទាំងអស់ចាប់ផ្ដើមដំណើរការឬក៏គាំងនៅក្នុងសម័យ Covid នេះគាំងប៉ុន្តែប្រភេទអាជីវកម្មមួយចំនួននៅតែដំណើរការបានហើយមានអាជីវកម្មថ្មីកើតឡើងច្រើន នៅក្នុងនោះមានប្រភេទអាជីវកម្មដែលនៅ ដំណើរការបានដែលគាត់មានគុណភាពល្អសេវាកម្មល្អប្រភេទលក់ម្ហូបអាហារនៅតែដំណើរការដំណើរការរហូត ហើយអាជីវកម្មថ្មីដែលអាចជ្រៀតចូលបានជាប្រភេទនៃការដឹកជញ្ជូនព្រោះអាជីវកម្មថ្មីផ្សេងទៀតក៏អាចឈានឡើងអនឡាញដែរបន្ទាប់ពីឡើងអនឡាញមាន service អនឡាញមានលក់ product អនឡាញអញ្ចឹង product អនឡាញកាន់តែរីកចម្រើនលុះត្រាតែ service delivery service អនឡាញហ្នឹងកាន់តែប្រសើរអញ្ចឹងការដឹកជញ្ជូនរបស់គាត់ ដែលគាត់ទាញទៅ service អនឡាញគាត់តំណតំណងជាមួយនឹង store ទាំងអស់ដែលគាត់ លក់ទាំងអនាគតទៀតយើងរស់នៅជាន់ទី3ទី2ទី3ទី1ទី2ទី3ទី4រស់នៅខុនដូក៏យើងអាចរកស៊ីបានដែរលក់ផលិតផលបាន ដូចគ្នាហេតុអីយើងតម្លាក់តំណែងពីលើមកពេលដែលតំណែងអតិជន order order ហើយតម្លាក់តំណែងមកក្រោមខាង delivery service គាត់អ្នកយកយកទៅឲ្យអតិជនអញ្ចឹងយើងអង្គុយលក់នៅជាន់ទី5ជាន់ទី6ក៏លក់បានដែរ ហ្នឹងនេះជាឱកាសថ្មីខណៈពេលដែល delivery service កើតឡើងធ្វើឲ្យយើងអាចរកស៊ីបានហើយសូម្បីតែយើងបច្ចុប្បន្ននេះខ្លួនឯងម្នាក់ឯងក៏អាចរកស៊ីបានតាមអនឡាញដែរបង្កើត Facebook account Facebook page លក់ផលិតផលលក់ខោអាវឡាយលក់បើមិនឡាយទេក៏យើងដាក់ផុសលក់ធម្មតាប្រម៉ូតតាមនឹងទៅ មានគេចំណាប់អារម្មណ៍ទិញ អូខេដាក់លក់ហើយវេចខ្ចប់រុញទៅ delivery service លក់បានអានេះគឺជាឱកាសថ្មីណាប៉ុន្តែសួរថាវាមានការគម្រាមកំហែងអត់មាន ទន្ទឹមនឹងឱកាសក៏មានកត្តាគម្រាមកំហែងផ្សេងទៀតតែយើងគួរកាត់បន្ថយការគម្រាមកំហែងយ៉ាងម៉េចអានេះរឿងដែលយើងត្រូវទប់ស្កាត់ណាអូខេអញ្ចឹងការវិភាគឃើញយើងដឹង ថាទីផ្សារគោលដៅរបស់យើងនៅកន្លែងណា ទំហំប្រមាណវាមានសក្តានុពលមិនខ្មិច ចឹងនៅក្នុងនោះមានតាំងពីទំហំមានតាំងពីនេះ scale potential កម្រិតនៃសក្តានុពល នៅក្នុងទីផ្សារហ្នឹងដែលយើងចង់វាតម្លៃហើយបើធៀបជាមួយដៃគូប្រកួតប្រជែងយ៉ាងម៉េចដែរណាអូខេអញ្ចឹងនេះគឺជាចំណែកទីផ្សារចុះដល់ចំណុចទី6អានឹងសំខាន់ហើយយើងបានរៀនហើយហើយចំណុចទី6ផ្នែក product ចឹងយើងយកផលិតផលមកលក់ឲ្យគេមានអីគេផ្នែក marketing mix យើងនិយាយពី P ចំនួន4ដែលយើងយកមកនិយាយហ្នឹងយើងតែចេះបើយើង ចេះហើយព្រោះមេរៀនយើង Excel marketing ហ្នឹងខុសយើងសំខាន់ជាងគេហ្នឹងគឺអា4ចំណុចហ្នឹងគឺ P ទាំង4ហ្នឹង 4P អូខេ 4P ទី1គឺ product product include not only the physical unit but also its package ណា ផលិតផលវាមិនត្រឹមតែគ្រាន់តែជាផលិតផលតែមួយផ្នែកទេរឿងដែលសំខាន់នោះគឺត្រូវចេះផលិតផលជាចេះវិខ្ចប់មកផងទៅមាន warranty ផងឬក៏ after sale service មានន័យថាសេវាកម្មបន្ទាប់ពីលក់យើងលក់ហើយយើងមានសេវាកម្មបន្តអញ្ចឹងប្រភេទផលិតផលខ្លះវាត្រូវទៀមទាឲ្យមានព្រោះថាដូចជាប្រភេទមិនសិនជាមិនសិនជា អញ្ចឹងវាមានត្រូវមាន sell after service ហាប្រភេទទូតកអឺទូ class ទូបោកអាវមិនសិនបោកអាវអញ្ចឹងអ្នកខ្លះអត់ចេះតម្លើងទេអញ្ចឹងយើងត្រូវមាន after sale service ឬមានអត់បើមានអាហ្នឹងយើង offer ឲ្យគេ brand name ត្រូវមាននៅក្នុង product របស់យើងត្រូវ design brand name design អីហ្នឹង company image រូបភាពពណ៌សម្បុរឬក៏គេឈ្មោះរបស់ ក្រុមហ៊ុនរបស់យើងគួរ design យ៉ាងម៉េចហើយ value and many other factor ហើយនឹងកត្តាដតីទៀតហើយនឹងកត្តាដតីទៀតអូខេអញ្ចឹងនេះគឺ product ដែលយើងត្រូវមើលកាន់ផលិតផលណាមួយមិនមែនផលិតផលស្រាតទេអញ្ចឹងវាមាន brand name វាមានអឺ packaging អញ្ចឹងណាអាហ្នឹងវាត្រូវមានអាហ្នឹងនេះ we buy thing not only what they do មានន័យថាយើងទិញផលិតផលមួយមិនគ្រាន់តែជាអ្វីដែលយើងធ្វើទេមានន័យថាសំដៅទៅលើ benefit មួយទៀត not only but also for what they mean to us មាន status quality or reputation អញ្ចឹងពេលដែលគេទិញផលិតផលមួយមិនមែនទិញតែត្រឹមតែ ផលិតផលមួយមុខគត់ទេដែលគ្រាន់តែទិញទេប៉ុន្តែគេក៏គិតពីគុណភាពនិង reputation ណាគេឈ្មោះនៃក្រុមហ៊ុននៃអីដែរព្រោះអាហ្នឹងវាជាអត្តពលខ្លាំងសម្រាប់ផលិតផលរបស់គេអញ្ចឹងអ្នកទិញគឺយើងយើងមើលឃើញឃើញប្រភេទណាអឺទិញកៅអៅយើងខ្វះអីទៅតាមផ្សារ Adidas ទាំងស្បែកជើងទាំងកៅអៅទាំងខោទាំងអាវណាប្រភេទកាសម្ភារៈកីឡា Adidas ក៏គោក ពាក្យថា Adidas អញ្ចឹងវាមានពេលដែលទិញគេហេតុអីបានគេចាំបាច់តែទិញអាអា brand name របស់គេ Adidas ដែរបោះ Sin ណាហេតុអីតែទិញអាបោះធម្មតាទៅណាអាហ្នឹងមានន័យថា not the benefit but also នេះ the status ណែឯងទិញប្រើរបស់ Sin ល្អជាងរបស់អាយដែលគេទិញបោះដូចគ្នាណា brand របស់គេអាហ្នឹងគឺជាពាក់ព័ន្ធគ្នាជាមួយនឹង product បង concept នៃ product របស់គេអូខេ place នេះ place distribution strategy នេះ place ពាក់ព័ន្ធជាមួយនឹងទីតាំងគឺសំដៅទៅលើនេះយុទ្ធសាស្ត្រក្នុងការបែងចែកមិនតែទីតាំងក្រុមហ៊ុនតែមួយមុខទេ ទីតាំងយើងសំដៅទៅលើក្រុមហ៊ុនហើយក៏ដូចជាការស្តុកទុកដែរការស្តុកទុកហ្នឹងក៏ជាកត្តាមួយដែរ នៅក្នុងហ្នឹងប៉ិនបើយើង ហាងកន្លែងណាយើងដឹកមិនបាច់អាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រនៅក្នុងការដឹកជញ្ជូនតែឥឡូវយើងអត់សូវចោតប្រហែលទេគឺសំដៅទៅលើ គឺសំដៅទៅលើសេវាកម្មដែលមានភាពទូលំទូលាយនោះគឺ delivery service គឺជួយយើងបានច្រើនអាមុន concern ទៅលើរឿងហ្នឹងខ្លាំងមែនតើឥឡូវអត់សូវ concern ហ្មងទេបាទ រឿងដែលសំខាន់ហេតុអីបានចឹងគេដាក់ place នោះគឺសំដៅទៅលើ product របស់យើង everywhere every minute every need ដែល customer គាត់ចង់បានដល់ពេលដែលគាត់ចង់បានគឺគាត់ចង់បានភ្លាមលឿនណាអ្នកខ្លះទិញតំណែងតែម្លងតែ2 3ថ្ងៃទៅឡើងចង់បានហើយចឹងអានឹងឯងដែលជាចំណុចមួយដែលយើងត្រូវតែគិតចឹងបើ order ថ្ងៃនេះបានថ្ងៃនេះល្អ បើ order ពេលព្រឹកបានពេលល្ងាចអាហ្នឹងរឿងកាន់ល្អតែបើសិនជា service ដេកផ្លូវអាហ្នឹងពិបាកដែរអញ្ចឹងយើងគួរតែគិតឡើងហ្នឹងអាហ្នឹងគេ distribution strategy យុទ្ធសាស្ត្រមួយដែរណា goal is make sure product arrive in usable condition at designed place when needed ណាអញ្ចឹងតើគោលដៅនៅ ក្នុងការរៀបចំយុទ្ធសាស្ត្រ នៅក្នុងការបែងចែកណា play ហ្នឹងណាពាក្យថា play តាំងពីឃ្លាំងតាំងពីហាងបើហាងយើងគ្រប់គ្រីគ្រប់ទីកន្លែងអូខេអាហ្នឹងល្អហើយមានន័យថាអតិជនគាត់ទៅកន្លែងណាគ្រប់ទីកន្លែងអាហ្នឹងល្អប៉ុន្តែមួយទៀតគឺហាងតែមួយទេនៅជាន់ដូចថាគូនិយាយថានៅជាន់ទី5ទី6ប៉ុន្តែសំខាន់បំផុតតំណែងរបស់យើងចែកដៃចែកចែកចាយដល់អតិជននេះ arrive in usable condition ទៅដល់ក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់បានមិនមែនចេះថា យកទៅខូចដែលប្រើបានទេហើយនឹងកន្លែងដែលត្រូវការតាមពេលវេលាអាហ្នឹងល្អ promotion promote promotion include advertising នេះយុទ្ធសាស្ត្រ advertising នេះ direct sale public relationship sale promotion personal selling អី whatever ដែលយើងទៅតែរៀនហើយថ្មីថ្មីណាយកមកប្រើដើម្បី certify exchange with target customer ខាងតែ market របស់យើងណាយកទៅចាប់ដើមធ្វើ ណារៀបចំយុទ្ធសាស្ត្រដំណើរ promotion ដែលមានកលឹះចំនួន4 5ដែលយើងបានរៀនហើយខ្លួនដល់ហ្នឹងយកមកប្រើនៅក្នុងនេះណារៀបចំណា persuade informing រឿងទិសដៅតាចំបង informing educating នេះ persuading and reminding them of benefit of organization or a product នេះដំបូងយើងប្រាប់គេឲ្យដឹងបន្ទាប់មកយើង អប់រំគេឲ្យចេះឲ្យឲ្យស្គាល់អប់រំគេឲ្យចេះដឹងបន្តមកទៀត persuade គេណាបញ្ចុះបញ្ចូលគេបន្តមកទៀត remind គេគោលបំណងរបស់យើងណាបន្តមកទៀត remind គេទាំងអស់1 2 3 4 inform educate persuade remind 4ចំណុចនេះទៅលើអីពីអត្ថប្រយោជន៍របស់អង្គភាពយើងឬក៏ផលិតផលរបស់អង្គភាពយើង អាហ្នឹងដែលជាចំណុចដែលយើងត្រូវធ្វើណាអូខេអានេះក៏សំខាន់ price is what buyer must give up to obtain a product នេះអញ្ចឹងបន្ទាប់ពីយើងធ្វើហើយអីក៏ដោយចុងក្រោយបំផុតបើយើងថ្លៃជាងគេក៏គេដើរចេញដែរល្អគុណភាពល្អល្អណាស់ហើយប៉ុន្តែគេមិនអាចទទួលយកបានអាហ្នឹងជារឿងមួយដែលលំបាកសម្រាប់យើងអញ្ចឹងគេ give up ផលិតផលរបស់យើងហើយ ដូចតែគ្រូនិយាយមិញ Adidas បើសិនជាសមាជបើសិនជា customer ហ្នឹងគាត់អត់មានសេដ្ឋកិច្ចល្អទេគាត់គាត់បោះបង់ចោលទោះហើយល្អយ៉ាងណាក៏ដោយណា brand name brand Adidas ល្អណាស់ណា brand Puma ល្អណាស់ល្អមែនតើណា iPhone ល្អណាស់ហ្នឹងតែ target customer របស់យើងគាត់អត់ affordable มันអាចទទួលយកបានទេគាត់សេដ្ឋកិច្ចគាត់มันអាចទេអញ្ចឹងគាត់តែត្រូវតែបោះបង់ចោលទោះឯងល្អយ៉ាងណាក៏ដោយហ្នឹងគេ give up it is often the most flexible of the four marketing mix element the quickest element to change អញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរគ្រប់កលៈទេសៈទាំងអស់អ្វីទៅបិទទៅល្អយើងត្រូវបែបបែបបត់ល្អវាមានផលិតផល ចំនួនអត់អញ្ចឹងគេជួស ជាមួយនឹងផលិតផលផ្សេងទៀតដែលអាច cover បាន ដែលអាចទ្រាំទ្របានអាហ្នឹងនឹងចំណុចហ្នឹង marketer can raise or lower price more frequently but must understand customer perception នេះរឿងដែលសំខាន់គឺសម្រាប់ជើង ជាអ្នកលក់ជាអ្នកទីផ្សារត្រូវតែ flexible ជាញឹកញាប់ទៅលើតម្លៃអាចឡើងអាចចុះពោះអឺត្រូវយល់ទៅទៅតាមផ្អែកទៅទៅ ទៅយល់ទៅលើស្ថានភាពនិងផ្អែកទៅលើទស្សនៈរបស់ customer អូខេជឿដល់ចំណុចបន្តមិនយូរទេចប់លើហើយបាទចុងក្រោយ គឺជាចំណុចនៃផែនការ implementation ការអនុវត្ត implementation is the process that turn marketing plan into action assignment and ensure that These assignments are executed in a way that accomplish the plan objective នៅក្នុងការអនុវត្ត គឺជាដំណើរការ គឺជាដំណើរការដែលរៀបចំឲ្យផែនការទីផ្សារអាចប្រព្រឹត្តទៅបាន ហើយប្រកាសថារាល់កិច្ចការដែលធ្វើនោះគឺត្រូវសមស្របហើយជោគជ័យទៅតាមគោលដៅនៃផែនការអញ្ចឹង នៅក្នុងនេះគឺត្រូវតែ ធ្វើឲ្យបានសម្រេច ចឹងសកម្មភាពមួយចំនួនធ្វើតាមផែនការមានតាំងពីពេលវេលាមានតាំងពីការរៀបចំអីផ្សេងផ្សេងមានតាំងពីតម្លៃសកម្មភាពទាំងអស់នៅក្នុងគោលបំណងនេះយើងមួយមួយអញ្ចឹងអានេះគេរៀបចំរៀបរាប់ការការអនុវត្តផែនការនឹងរៀបចំពី process មួយមួយណាក្នុង process នឹងមានអីខ្លះហ្នឹងគេយកមកនិយាយអូខេចឹងពី1ចំណុចរហូតដល់7ចំណុចនៃផែនការយើងបានចប់សពគ្រប់ហើយហើយ សង្ឃឹមថាយើងទទួលបានលទ្ធផលច្រើនព្រោះយើង បានរៀនហើយសង្ខេបហើយគ្រូក៏បានសង្ខេបទៅលើ P ទាំង4ឲ្យយើងឡើងវិញដែរពាក់ព័ន្ធគ្នាជាមួយនឹងមេរៀនរបស់យើងអូខេអញ្ចឹងចំណុចសំខាន់សំខាន់នៅក្នុងមេរៀននៃផែនការគឺយើងបានចាប់ហើយអញ្ចឹងសរុបមកវិញសម្រាប់ផែនការរបស់យើងធាតសំខាន់សំខាន់នៅក្នុងផែនការអាជីវកម្មពី1ដល់7 16 17ហើយចំណុចទី1គឺយើងជាចំណុចដែលយើងធ្វើក្រោយគេហើយបន្ទាប់ពីនោះយើងធ្វើចាប់ពី business mission objective នេះទៅរហូតដល់ចុងក្រោយរួចហើយបានបកមកធ្វើអាទី1នេះវិញទៅងាយស្រួលព្រោះទី1គឺជាចំណុចដែលរួមទាំងអស់រួមចាប់ពីចំណុចនេះទៅណាចាប់ពីចំណុចទី2ដល់ចំណុចទី7នេះគឺយើងយកមករ៉ៃរ៉ាប់ត្រួសត្រួសពី2 page ទៅ3 page ឬក៏5 page អស់ហើយពី 3ទៅ5ឬក៏2 page អីណារៀបរាប់ពីផលិតផលរបស់យើងលំអិតអឺសង្ខេបហើយលំអិតនៅស្ថិតនៅក្នុង ចាប់ពីចំណុចទី2ដល់ចំណុចទី7អូខេអញ្ចឹងមានប៉ុណ្ណេះឯងសម្រាប់ផែនការទីផ្សារនៅក្នុង cost essential marketing ហើយយើងក៏បានសម្រេចចាប់ពីនិយមន័យទីផ្សាររហូតទៅដល់ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារអញ្ចឹងយើងបានដើរដល់អឺសម្រាប់គោលដៅនៅក្នុង cost ហើយសង្ឃឹមថាយើងទទួលបានចំណេះដឹងក៏ស្របទៅតាមអឺនឹងមួយចំនួនហើយមួយទៀតគឺអាស្រ័យទៅលើការប្រឹងប្រែងរបស់ខ្លួនឯងមានន័យថា យើងដាក់ទៀនប៉ុណ្ណា យើងទទួលបាន ផលប៉ុណ្ណឹងអូខេអញ្ចឹងគ្រូមានប៉ុណ្ណេះហើយអរគុណ